អញ្ចឹងក្នុងវណ្ណាអាត្មានឹងប្រកេនអំពី ដំណើរនៃធម៌ដែលកើតឡើងតាមលំដាប់គឺយើងបានសិក្សាហើយអំពីរបៀបអង្គុយបានសិក្សាហើយអំពីរបៀបប្រមូលចិត្តក៏ប៉ុន្តែដោយសារអាស្រ័យនឹងពុទ្ធបរិស័ទដែលទើបតែចូលមករាល់ថ្ងៃគឺថាចិត្តតែមានថ្មីរហូត ក៏សូមស្វែងរើសម្ដែងឡើងវិញដើម្បីទុកជាផ្លូវប្រតិបត្តិដល់សាធុជនអ្នកថ្មី ហើយក៏ទុកជាសម្ដាប់ដើម្បី ចងចាំបន្ថែមរបស់សាធុជនអ្នកចាស់នៅក្នុងពេលដែលយើងចម្រើននៅកម្មដ្ឋាននេះគឺអរិយាប័ត្រទាំងឡាយ4ដេកដើរឈរអង្គុយអរិយាប័ត្រ4នេះគឺយើងយកអរិយាប័ត្រអង្គុយជាធំ ព្រះពុទ្ធលោកបានសម្ដែងថាអរញ្ញកតោវារពមូលកតោវាសញ្ញាគារកតោវានិស័យតតិបាលង្កੰអពុជិត្វាអជុងកាយ៉ាងបនិធិយៈបរិមុខੰសតង្អបតបេត្វាមានន័យថាជនដែលជាអ្នកស្វែងរកធម៌ជាអ្នកឃើញភ័យក្នុងសង្សារវដ្តទុកជានៅនឹងផ្ទះស្ងាត់ក្តី ឬក៏ប្រៃស្ងាត់ក្តីឬក៏នៅនឹងគល់ឈើក្តីដូចជាក្នុងទីនេះគឺយើងនៅក្នុងផ្ទះស្ងាត់គឺសាលាបល័យដ៏ស្ងាត់នោះគេហៅសញ្ញាភាសញ្ញាភាសញ្ញាភានោះគឺផ្ទះស្ងាត់ណាសញ្ញាភានោះគឺផ្ទះស្ងាត់អញ្ចឹងយើងបានអង្គមួយហើយគឺកន្លែងស្ងាត់ វិស័យតតេបលាំងកាំងអភុចិត្តវាគឺយើងត្រូវរៀបចំការអង្គុយនឹងគឺពេនភ្នែនណាគេថា យើងបាន ទីស្ងាត់ហើយ គឺយើងអង្គុយពេនភ្នែននេះដំណើរទី2អង្គុយពេនភ្នែនដូចជាប្រការណានឹងអស់លោកអ្នកដែលបានអង្គុយរួចហើយគឺ យើងអង្គុយពេនភ្នែននឹងដោយយកជើងស្ដាំត្រួតលើជើងឆ្វេង ដោយជាប្រះបដិមាករដែលមានក្នុងទីចំពោះមុខនៃយើងទាំងអស់គ្នាតើព្រះអង្គគង់យ៉ាងម៉េចហើយទី3គឺអជុងកាយយ៉ាងបនិធិយៈត្រូវតម្កល់កាយឲ្យត្រង់នឹងទី3ហើយទី4បរិមុខੰសតੰឧបតបេថ្វាត្រូវមានសតិ អោនចុះទៅរកកម្មដ្ឋានឥឡូវសូមបញ្ជាក់អំពីអានិសង្ឃហេតុអី បានជាពុទ្ធជាម្ចាស់លោកទាំងអល់ឲ្យយើង អ្នកចម្រើន កម្មដ្ឋានថ្មីថ្មី ជាដំបូងនឹងត្រូវប្រតិបត្តិក្នុងទីស្ងាត់ព្រោះចិត្តយើងនេះ ដែលមិនទាន់បានអប់រំមិនទាន់ធ្លាប់ចម្រើនកម្មដ្ឋានទេជាចិត្តប្រែទូលហះជាចិត្តញាប់ញ័រចិត្តកម្រើកចិត្តផ្លេងផ្លង់អណ្ដែតដងតាមអារម្មណ៍ពុទ្ធធម៌ជានិចិត្តដែលមិនទាន់ទូមានតែងទាំងចឹងម្ល៉េះហើយបាននៅក្នុងទីក្របោកក្របល់ឬសូរសំឡេងខៀវខ្ញាសំឡេងនេះសំឡេងនោះ ស្លាប់សារពើទៅធ្វើឲ្យចិត្តយើងនៅកំពុងគិតកម្មដ្ឋានហ្នឹងវាជ្រួលច្បល់ចរិតទៅរកសម្លេងហ្នឹងបាទអញ្ចឹងការស្ដាស់ដឹងធម៌យូរដោយសារទីមិនស្ងាត់អញ្ចឹងបានជាលោកឲ្យយើងស្វែងរកទីស្ងាត់ព្រោះឈានមានសម្លេងជាបន្លាគឺថាធ្វើឲ្យមុតឈឺណាស់កំពុងតែរំពឹងពិចារណាកំពុងតែសម្លឹងនៅកម្មដ្ឋាន យើងសូរសំឡេងទៅចិត្តនឹងវាចេញទៅរកសំឡេងគិតពីកម្មដ្ឋានទៅអញ្ចឹងសំឡេងនឹងជាគ្រឿងកង្វល់មួយជាគ្រឿងចូលមកផ្ដាច់បង់នៅចិត្តដែលកំពុងតោងយកនៅអារម្មណ៍សមាធិអញ្ចឹងបានត្រូវរកទីស្ងាត់ណាអញ្ចឹងទីស្ងាត់នេះនៅផ្ទះស្ងាត់អីដូចផ្ទះយើងអីម្នាក់ម្នាក់ទៅរៀបចំកន្លែងអង្គុយធម៌មួយដែលមានរបៀបស្ងាត់ស្រួលក្នុងកន្ទប់អីមួយទៅ ឬក៏ព្រៃផ្សេងឬក៏នឹងព្រៃឈើឬក៏នៅក្នុងចកានៅក្នុងទីណាឲ្យទៅស្ងាត់ញមសំគួរដល់ការចម្រើនបានមិនលឺសំឡេងទី2ត្រូវអង្គុយពេនភ្នែនព្រោះការអង្គុយពេនភ្នែននេះធ្វើឲ្យបាត់ល្ងុយដេកគឺថាស្វាងណាគឺថាមនុស្សយើងគឺពេលអង្គុយហ្នឹងហើយដែលស្វាងស្វាងឲ្យបាត់ល្ងុយដេក អរិយាប័តអង្គុយសំខាន់ណាស់គឺស្វាងហ្មងអង្គុយទៅស្វាងគេហៅដាច់បង់នៅអលិនៈនៅសេចក្តីរួញចិត្តនៅថៃរមិទ្ធៈនៅការងុយដេកកណ្ដាអង្គុយសែនស្នេតអញ្ចឹងទៅបាត់ល្ងុយដេកបាត់ខ្ជិលនឹងអរិយាប័តបានជាលោកឲ្យយើងអង្គុយសែនស្នេតហើយដែលយើងឲ្យយើងអង្គុយឲ្យត្រង់ ដើម្បីបំបត្តិនៃការចុកចាស់កាលណាបើយើងអង្គុយមិនត្រង់ទេយើងអង្គុយអោមតែចង្កេះទៅធ្វើឲ្យដាក់ចង្កេះម្ល៉េះហើយវាធ្ងន់ក្រោយតែធ្ងន់ទៅសង្កត់ស្បែកសង្កត់សាច់សរសៃខ្យល់រត់មិនរួចម្ល៉េះហើយបណ្ដាលឲ្យឆាប់ចុកជើងនេះតាតាយាយយាយបកណាដែលអង្គុយឆាប់ក្រោកងោចុកជើងមែនទេ មកចាប់ជើងនឹងឯងគ្មានមកពីអីទេហើយចាប់ជើងមកពីអីថាមកអំពីបច្ចសាញ់វាសង្កត់គ្នាដល់សង្កត់ទៅខ្យល់រត់មិនរួចដល់ខ្យល់រត់មិនរួចបណ្ដាលឲ្យចាប់ជើងហើយតែចាប់ជើងចាប់ចិត្តទៀតហើយចិត្តព្រមលែងរួចចាប់ចិត្តបានអញ្ចឹងព្រមបានក្រនឹងមកយើងអង្គុយឯងអង្គុយក្រំ ឲ្យត្រង់ប្រកែនឹងរៀងស្ទើបន្តិចមកពេលត្រង់អមួយទៀតដងស្ុយបានល្អហើយលោកពោលថាបរិមុខខੰងកតនឧបកតេសាត្រូវប្រមូលស្មារតីនេះប្រមូលស្មារតីដំកល់ស្មារតីរលឹកនៅកម្មដ្ឋាន អញ្ចឹងសង្ឃានក្នុងពេលនេះយើងចម្រើនអីគេចម្រើន ប្រះអាណាបានតិគឺចម្រើនដង្ហើមចេញនិងដង្ហើមចូលហើយក៏ពុទ្ធជាម្ចាស់លោកបានសម្ដែងថាខ្យល់មាន4ក្រុមណាខ្យល់មាន4ក្រុមដែលហៅក្រុមទីខាងក្រុមខ្យល់វែង ក្រុមទី2គេហៅក្រុមរស័ងក្រុមខ្យល់ខ្វៃក្រុមទី3គេហៅសពកាយក្រុមខ្យល់ច្រើនខ្យល់សង្គមណាក្រុមទី4គេហៅកាយសង្ខារੰបកសំវយੰកាយសង្ខារੰក្រុមស្ងប់នេះក្រុមខ្យល់ស្ងប់នឹងវា4ហ្នឹងក្រុមខ្យល់វែង ក្រុមខ្យល់ផ្លូវក្រុមខ្យល់ទាំងពួងក្រុមខ្យល់ស្ងប់មាន4ក្រុមនឹងពុទ្ធិកាពីខាងរសੰតតកាយៈតសម្បយ៉ាងកាយតង្ខារੰនឹងចាំមកឲ្យចាំនឹងចិត្តណាឲ្យចាំនឹងចិត្តឲ្យដល់ឡប់ទៅវិញមើលចាំវិញស្រួល កត់ទុកវាកត់ទុកប្រំខ្យល់វែងប្រំខ្យល់ខ្លីប្រំខ្យល់ទាំងពួងប្រំខ្យល់ស្ងប់នេះតកតាចាំមកឲ្យចាំដឹកក្នុងចិត្តក្រំខ្យល់វែងយ៉ាងម៉េចខ្យល់នឹងប្រពុតទៅវែងវែងគឺថាតពេ របស់យើងម្នាក់ម្នាក់ដែលជាអ្នកចម្រើនខ្យល់ត្រូវនឹករកដង្ហើមចេញវែងចូលវែងបញ្ជាយើងបញ្ជាហើយដកដង្ហើមចេញវែងទៅចូលវែងទៅសតិនឹងដឹងហ្មងទន្ទឹមនឹងការដកចេញគឺជាការដឹងចេញនឹងឯងទន្ទឹមនឹងការដកចូលគឺជាការដឹងចូលនឹងឯង ពេលណាដកដង្ហើមចេញវែងមកយើងដឹងរហូតដង្ហើមចេញវែងពេលណាដកដង្ហើមចូលវែងទៅគឺយើងដឹងថាដង្ហើមចូលវែងធ្វើចឹងណាចិត្តតែចេញវែងចូលវែងចេញវែងចេញវែងចូលវែងចោតធ្វើធ្វើតតតែប្រះអាណាបានទេនឹងកើតនេះចលនាបានទេកើតមកដល់កើតកើតយ៉ាងនេះដងដៃធម្មតាទេ ដែលយូរយូរខ្យល់នឹងបបិទឡើងចុះវឹងឡើងវឹងចុះដោយខ្លួនឯងហ្នឹងខ្យល់ជាគំនរពូនឡើងហ្មងវឹងឡើងវឹងចុះវឹងឡើងវឹងចុះចុះណាវឹងឡើងមកវឹងចុះដល់ពេលនោះសតិធានកុំប្រែព្រួលទៅណាគឺយើងនៅតាមកំណត់ចលណាតាមកំណត់ចលចេញវែងទៅចូលវែងនឹងឲ្យចុះ សតិនឹងអត់មានចេញទៅណាគឺស្ទើរក្នុងខ្យល់ហ្មងចេញវែងចូលវែងចេញវែងចូលវែងវឹងឡើងវឹងចុះវឹងឡើងវឹងចុះវឹងឡើងវឹងចុះសតិនៅតែដឹងឡើងចុះឡើងចុះឡើងចុះតាមដឹងចុះដល់ដឹងយូរយូរយើងទៅសភាវៈចលនឹងប្រែប្រួលប្រែពីវែងទៅខ្លី គឺប្រែខ្លួនឯងហ្មងប្រែខ្លួនឯងតែទឹកខ្យល់នោះតាក់តែងផ្លៃចុះផ្លៃឡើងផ្លៃចេញផ្លៃចូលតែតែយើងដល់មកដល់ហ្នឹងផ្លាស់ម្ដងផ្លាស់ពីវែងចូលមកកាន់ផ្លៃដឹងចោលផ្លៃចុះផ្លៃឡើងផ្លៃចុះផ្លៃឡើងនឹងសតិយើងឲ្យដឹងអញ្ចឹងកុំឲ្យរលឹកក្នុងខណៈណា ឡើងចុះឡើងចុះដឹងប៉ុនប៉ុនថាផ្លូវចុះផ្លូវឡើងផ្លូវចុះផ្លូវឡើងហើយកាយយើងនៅតែឲ្យត្រង់ហ្នឹងកាយនៅឲ្យត្រង់យើងកុំឲ្យងូកទៅមុខកុំឲ្យងូកទៅក្រោយកុំឲ្យងាកទៅស្អៀងងាកទៅស្ដាំឲ្យនៅតែត្រង់ដូចប្រគូលបងយើងអត់មានបកាច់ទៅកាន់ទេពេលនៅតែឲ្យត្រង់ខ្លឹងនេះឯង កាយហ្នឹងហើយចិត្តយើងគេដឹងចោលខាងក្នុងខ្លួនក្នុងព្រឹងក្នុងពួនឲ្យចុះឡើងចុះឡើងចុះឡើងតាមតាមចោលហ្នឹងនឹងទីទីទី3ក៏ទុំតែតាមដានចោលក៏តែចន់ច្រើនហើយសពកាយខ្យល់នឹងសពទៅច្រើនហ្មង តឹងមុខតឹងមាត់តឹងដៃតឹងជើងជើងទៅជើងទៅតើជើងទៅជើងជើងទៅស្បូនតឹងក្បាលតិចតឹងទ្រូងដូចដូចជាចិត្តអីក្នុងទ្រូងដូចជាចិត្តអីក្នុងឈ្មោះមកហ្មងនឹងព្រះអង្គកូនប្អូនទាំងអស់គ្នាក៏ទៅបានជួបដែរលោកយាយលោកតាក៏ទៅបានជួបហើយបានជួបច្រើនណាស់ប៉ុណ្ណឹងណាប៉ុណ្ណឹងធ្វើទុកបន្តិច ខ្យល់ទៅខ្យល់ដកខ្យល់អស់ខ្យល់ទៅខ្យល់នេះខ្យល់ណោះចុះបើខ្យល់ច្រើនអញ្ចឹងតើយើងធ្វើយ៉ាងម៉េចទៅវាចាប់ទៅជាប់ណាកុំឲ្យចិត្តរត់ទៅទៀតចាប់ទៅជាប់ទៅហ្នឹងគឺយើងត្រូវតម្រង់កាយយើងឲ្យត្រង់ហើយ បញ្ចូលស្មារតីទៅខាងក្នុងដកចោលឲ្យជ្រៅចូលទៅយើងបត់ឲ្យជ្រៅចូលទៅហ្មងជាងមកវែងមកចូលទៅជាងមកវែងមកយើងស្មើប្រពុតលោកថាដឹង ខាងដើមកណ្ដាលខាងចុងនៃចប់របស់ទ្រង់សឹកតែយើងគឺថា យើងដាក់ហ្មងថាខ្សោយច្រើនចឹងមកគឺយើងអត់ដឹងគឺយើងដកយើងវែងវែងវែងវែងបថាបថាបថាក្នុងខ្លួនយើងឲ្យស្មើកាន់តែទៅស្ងប់មកលែងតើតខ្យល់នឹងមានសភាពផ្លែកមានអាការៈផ្លែកតែតែចំណើនេះតឹងតាណាក៏ដោយ តឹងមុខតឹងមាត់តឹងដៃតឹងជើងតឹងឆ្អឹងខ្នងអីអត់មានចិត្តទេចិត្តតែពីដកចូលនឹងដកចេញតែប៉ុណ្្នឹងឯងត្រាប់តែតែទឹកខ្យល់ពូនឡើងវើហើយផ្សែងទុកចេញធុលហើយផ្សែងហ្មងចេញតាមក្បាលហ្នឹង ចេញទៅឃើញនៅខ្លំមិនទាន់ចេញឃើញស្រួយទៅស្រួយទៅស្រួយទៅស្រួយទៅដូចចង់ជាក់មកគាត់គេហៅនិមិត្តរបស់ខ្យល់ដល់តែយើងចេះតែចម្រើនទៅចម្រើនចម្រើនទៅរបូតខ្លួនទៅយើងលហើយលហើយលហើយលហើយលហើយលហើយលហើយលហើយយើងតឹបតឹបតឹបតឹបតឹបតឹបតឹបតឹបបានលហើយលហើយទៅស្ងប់ក្រឹបមួយខ្លះចឹងខ្លះចេះទេមិនចឹងទេ ខ្លះចំោចំោចំោចំោរត់ទៅលោសោភូមើលទៅឃើញក្បាលប្រហោងហ្មងមើលទៅឃើញតាមពីក្នុងក្បាលប្រហោងចុះទៅក្នុងពោះអត់មានអីទេណោះដែលបាសកាមិនបោកាត់ពេលរបស់ប្រហោងខ្លុងចុះទៅបើស្នប់ក្រឹបទៅណា វាយប្រៃប្រៃប្រៃប្រៃចេញទៅយូរយូរទៅតែស្ងប់ក្រឹបទៅវាយមិនប្រៃទេទូនឡើងសឹងក្បាលជំរើជំរើទៅទៅទៅភូសនោះវាបែកអងណាមើលទៅឃើញប្រអងក្បាលប្រអងក្នុងខ្លួនក៏ទៅស្ងប់ក្រឹបទៅណាចាឡាក់តែអញ្ចឹងណាណាទៅខ្លះមិនចឹងទៅទៀត តែប៉ុន្តែសឹងសឹងចម្រើនចម្រើនចម្រើនចម្រើនទៅស្រាប់តែលូតតែរៀងអនុត្តភ្លឹកភ្លឺតែហ្មងអត់ដឹងថាខ្យល់នឹងចេញទៅណាគាត់តែឃើញពន្លឺខៀវលឿងប្រហោសស្រាប់តែឃើញពន្លឺព្រមព្រៀងគឺមកជួនគឺមកសាលាគឺមកវត្តអោភាសាតែតែឃើញពន្លឺយ៉ាងមកនឹងក៏មានដែរខ្លះមិនដូចឆ្នោតទេចេះទៅទៀត ចំណងចំណងទៅតឹងទៅតឹងទៅប៉ុន្តែចំណងអនុវោដឹងតឹងចំណងចំណងនោះស្រាប់តែលោតទៅលែងតឹងក៏តែមើលទៅឃើញតែមកឃើញអូឃើញផ្លូវឃើញដើមឈើទៅអញ្ចឹងក៏មានមានខ្លះមើលទៅឃើញដល់វាមានដល់ប្រសាអីទៅទៀតខ្លះមិនចង់ទេមើលទៅឃើញឃើញប្រែតឃើញខ្មោចឃើញខ្មោចម៉ែខ្មោចឪជាដូនជាតាគេអត់ឃើញទៅទៀតណា នឹងពេលដែលមកតឹងឲ្យលបោតទៅនឹងគឺសពយ៉ាងហ្មងសពយ៉ាងទាំងអស់ខ្លះឃើញដួងខ្ចាយដួងប្រចាំដួងតារាដួងព្រះអាទិត្យនៅឃើញចឹងខ្លះឃើញចន្ទំផ្សែងគឺតោទឹកតែឃើញអត់ត្រូវគ្នាទេនឹងមកសាលានឹងមកសាលារៀននឹងបើចម្រើនទៅឃើញខកគ្នាទាំងអស់ និមិត្តរបស់អនាបាទេដល់ពេលឃើញអញ្ចឹងតើគិតអ្វីទៅគឺយើងចិត្តចេះនៅពេលណាចម្រើនទៅវាលបោតវឹងអញ្ចឹងទៅវាថាបានឃើញអញ្ចឹងទៅយើងលះបង់ទៅយើងនឹកក៏មើលខ្យល់អត់ទៅវិញនេះណាយើងនឹករកខ្យល់អត់ណាខ្យល់ស្ងប់ នៅក្នុងទូនក្នុងពួកយើងយើងកុំមើលពលឺកុំមើលរូបកុំមើលនិមិត្តអីទាំងអស់អត់មើលទេអត់មើលទេគឺយើងនឹកក៏មើលខ្ចប់ក្នុងទូនក្នុងពួកវិញបងវាយចិត្តយើងណាទៅមកទៅអញ្ចឹងទាញឡើងវិញមកនឹកមើលខ្ចប់ក្នុងទូនក្នុងពួកវិញមើលទៅឃើញខ្យល់ក្នុងខ្លួនយើងខុសពីមុនមកប្រាប់តែល្អិតកាយស្ងប់ កាយក៏ទៅស្ងប់ចុះដៃចុះជើងស្ងប់ចូលអត់តិចតិចតិចតិចទៅដើមទៅអង្គុយ1ម៉ោង2ម៉ោង3ម៉ោងរឿងទឹកគឺចឹងឯងមិនយ៉ាងណែមានជួបយ៉ាងណែហ៎អរិយាមានជួបយ៉ាងណែជួបអើបងមានជួបយ៉ាងណែហ៎គឺត្រូវជួបចឹងមក គឺថានៅពេលនោះដែលវាធូរក្បាលទៅគឺគឺត្រូវតែកាយស្ងប់ដល់កាយស្ងប់ចលអត់នៅខាងក្នុងស្ទឹងមកដបងដៃហាក់ដូចជាគ្មានទេហាក់ដូចអត់មកដបងដៃនេះទៅដូចរកខ្យល់គ្មានដូចគ្មានតាមទឹកគឺមានតែឆ្មៅល្អិតហើយដៅ អញ្ចឹងបានចន់លោកចែកលោកចែកនេះបីអោឡារិកាំងទូត្រៀតទុកកម្លាំងល្អិតអាទេទុកកម្លាំងល្អិតក្រៅទេនោះមាន3គុណណាអឡារិកាំងខ្យល់នោះទូត្រៀតណាដឹងសក់ដឹងគ្រប់ហើយតែតដល់ខ្យល់នោះវាធ្លាយអស់ទៅទុកកម្លាំង ដល់វាទៅលេងតឹងដៃលេងតឹងមុខលេងតឹងមាត់ខ្យល់តឹងដៃតឹងមុខតឹងមាត់អស់នឹងខ្យល់ទៅចប់ទៅសុទ្ធតែជាអឡារិកាខ្យល់ព្រោះព្រៀតតែដល់ចំណើអត់ទៅប៉ៅអស់ទៅដល់ប៉ៅអស់ទៅហៅទៅប្រមាណខ្យល់អត់នេះនៅល្អណាស់ បានល្អិតយូរយូរយូរយូរទៅគេកដនទៅស្រាប់ចន់នឹងអត់ទៅឲ្យទៅទឹកទៅទឹកទៅស្ដើងទៅស្ដើងទៅស្ដើងស្ទើរតែមិនមានអតិសុខមកល្អិតក្រៃពេកនេះនឹងមានដល់ខ្លាយមានដល់ខ្លាយអញ្ចឹងយើងមើលខ្លួនយើងណាឥឡូវដូចខ្មាក់បកធွာអញ្ចឹងណាអូអាត្មាដល់តាណាអញ្ចឹង ចិត្តមើលខ្លួនឯងទៅដឹងហើយខ្យល់មាន4ស្នាប់ខ្យល់ស្ងប់មិញនេះគេហៅក្រុមខ្យល់ទី4ក្រុមខ្យល់វែងពីរខាងក្រុមខ្យល់ខ្លីរះតាំងក្រុមខ្យល់ទាំងពួងខ្យល់ច្រើនប្រព្រឹត្តទៅពេញកាយទាំងអស់សពកាយៈក្រុមខ្យល់ស្ងប់បតសម្បយ៉ាង គឺកាយសង្ខារក្រមចោស្ងប់មាន4ណាយើងចម្រើនទៅគឺដើរតាមផ្លូវហ្នឹងដូច្នេះធ្វើសង្ខេបបត់មកឲ្យស្រួលយល់ នឹងហើមចេញវែងដឹងចូលវែងដឹងចេញវែងដឹងចូលវែងដឹងធូរយូរយូរដឹងហើមខ្លីខ្លីចូលដឹងខ្លីចេញដឹងខ្លីចូលដឹងខ្លីចេញដឹងចាប់តែខ្យល់ពេញកាយទាំងអស់ទាំងមុខទាំងមាត់ទាំងដៃទាំងជើងណែនកណែនជើងណែនក្បាលណែនខ្នងចាក់ត្នេះចាក់ត្នោះដោតត្នេះដោតត្នោះទាំងត្នេះទាំងត្នោះដៅត្នេះដៅត្នោះរបស់នេះរបស់ត្នោះញាក់ត្នេះញាក់ត្នោះ តែសាមៀនហើយគឺគិតតែពីអត់គិតទេទាំងអស់ហ្នឹងគិតតែពីតាមដានខ្យល់ហ្មងឲ្យដកដង្ហើមចូលឲ្យជ្រៅនោះចូលទៅចេញមកចូលទៅចេញមកយឺយឺខ្យល់ហ្នឹងរបូតបាត់ស្ងប់ស្ងប់ហើយស្ងប់ដល់ពេលហ្នឹងស្ងប់ហ្នឹងស្ងប់ឈឹង អត់ទៅអត់ទៅតិចទៅតិចទៅរហូតដល់ចោលនោះអស់ម្ដង ម្ដងមើលមើលមើលតិចទៅតិចទៅតិចទៅតិចទៅតិចទៅសត្វតបាច់ខ្មោចបាច់ចោលមិនបាច់មនុស្សតែស្អប់មានចោលដងមិនដល់ការប្រព្រឹត្តឡើងចង់ជួនកាលមានដល់ប៉ុណ្ណេះចម្រើនទៅចម្រើនទៅស្រាប់តែអស់រូបកាយ ចិត្តដោយឡែកដកចេញពីរូបផុតប្រឡាក់រាងកាយនឹងអត់មានទេអត់មាន ដឹងអង្គុយលើកទេ លើកម្រាលអីអត់អត់មានដៃមានជើងមានមុខមានមាត់ទេរលត់អស់មកចាហៅរលត់នៅកាយសង្ខារចរិតចិត្តនឹងភ្លឺមកប្រកបដោយឧបេក្ខាវេទនីតែយូរយូរទៅសត្វដឹងមានតិចតិចតិចតិចតិច ដឹងមានតិចតិចតិចតិចចាប់តែចាប់ទៅជារូបវិញខ្យល់ហ្នឹងចិត្តតែចំណើន ទៅតិចទៅតិចទៅអស់អស់ទៅកើតមកវិញអស់ទៅកើតមកវិញកំណត់ហ្នឹងនៅខកកើតនិងខរលត់មកជាន់ទៅទៀតសម្បានសម្បានលើអស់មកតាអង្គុយស្ងៀមចាំមើលខ្យល់ចាំមើលខ្យល់ទៀតមើលមើលមើលកើតឡើងវិញចម្រើនទៀតចេញដឹងចូលដឹងចម្រើនយូរយូរយូរយូររលត់អស់ដល់អង្គុយស្ងៀមចាំមើលទៀត ចាំមើលទៀតស្គរសាកឡើងទៀតសាកឡើងទៀតមានដង្ហើមផ្សេងទៅចាប់ចម្រើនទៀតសាករលត់សាករលត់កំណត់ដឹងឃើញការកើតនិងការលត់ទៅនៃព្រមខ្យល់បត្តយៈវយៈបត្តយៈវយៈបត្តយៈតាំងឡើងកើតឡើងវយៈអស់ទៅពេលណាមានដង្ហើមកើតឡើងចម្រើនយូរអស់ទៅវយៈ យល់ទេហ៎យល់ទេអត់នៅវាលោកតាយល់ទេអត់នៅបាល់តាមក្រោយយល់ទេយល់ទេហ៎ហើយទៅយល់អញ្ចឹងឯងគឺតាមលំដាប់តាមលំដាប់អញ្ចឹងនឹងយើងរៀន10ថ្ងៃនឹងយើងរៀនតែប៉ុណ្្នឹងឯងយើងរៀនឲ្យដឹងថាសមាធិនឹងទីអង្គុយយ៉ាងម៉េច ហើយគេត្រូវចិត្តយ៉ាងម៉េចហើយបញ្ជូនស្មារតីយ៉ាងម៉េចហើយដល់ចំមើលអាណាបានពេទៅកើតឡើងយ៉ាងម៉េចតាមលំដាប់លំដោយយ៉ាងម៉េចខ្លះទៅ ហើយដល់ដល់ទីបំផុតយ៉ាងម៉េចនេះខាងដើមចោចេញវែងចូលវែងខាងចុងចោកោតចោរលឹកនៅចំកណ្ដាលឆ្លងកាត់ដងវិថីខ្យល់ខ្លីខ្យល់ច្រើនខ្យល់ស្ងប់ណាដើមចោវែងចេញវែងចូលវែងខាងចុងកោរលឹកកណ្ដាលខ្លីចូលខ្លីចេញខ្យល់ច្រើនខ្យល់ស្ងប់នេះយើងរៀន10ថ្ងៃហ្នឹងណាយើងរៀនឲ្យចេះប៉ុណ្ណឹង ចេះប៉ុណ្ណឹងទីសឹងខ្លួនបានណានឹងដល់ទៅផ្ទះវិញដល់ទៅលំនៅឋានវិញដល់ទៅកម្មវត្តវិញយកធម៌ដែលយើងរៀនចេះ10ថ្ងៃហ្នឹងយកទៅរៀនខ្លួនឯងនៅតាមកន្លែងធ្វើការនេះបើយើងជាប់ធ្វើការហើយរៀនមិនទៅនេះចុះសបាយរៀន មកថាទៅកម្មចការអញ្ចឹងទៅចាំបដើដកខ្យល់បដើភ្លេចបើភ្លេចបើចេញដឹងតោដឹងយូរយូរមើលគូមរយ៉ាងណាបើទៅខ្ជួរដីអញ្ចឹងទៅខ្ជួរបដើអញ្ចឹងទៅនឹកបង្ហើមចេញចូលបដើអញ្ចឹងទៅដល់ពេលលែងទួយស៊ីទៅយើងហូបបាយហូបបាយទៅយើងសម្រានសម្រានហើយយើងត្រូវឡើងពី ជួបប្រហែលម្ដងអញ្ចឹងទៅលើកភ្នែកឡើងអង្គុយដល់ដង្ហើមចេញចូលបាន15នាទីសង្វាទៅចាក់គូមានតែបបាក់អីស្រួលទាំងអីហ្នឹងបើទៅលក់បបវិញលក់កណាត់វិញពេលណាអត់យើងទៅដល់ដង្ហើមទៅដឹងចូលដឹងចេញទៅយូរយូរទៅគេមកទិញលក់ឲ្យគេទៅលក់ឆាប់ដែរមិនបានជាលក់ឆាប់ណាស់ ពួកអង្គុយនឹងចិត្តបរិសុទ្ធដល់បរិសុទ្ធចឹងទៅចិត្តនឹងវាអត់ស្នាស្នាក់ចិត្តនឹងរៀនប្រកបដោយសេចក្តីសប្បាយមេត្តាស្មារតីចិត្តយើងអត់ទៅចូលចិត្តទេពីដើមមកនេះគាត់នេះចំហមើលទៅដូចស្រស់បោះដូចគួរឲ្យចូលចិត្តពេញកណាត់ម្ដងសិនណាពេញបបោគាត់មកចាមសិនណាទៅបាយស្រួលណាហើយបើធ្វើគ្រូបង្រៀនវិញហិតតែស្រួលទៅទៀត គាត់នៅវាយអាគាំងតោម៉ោងសិតនាំកូនសិស្សមកពេលគ្នានទីសិនដកដង្ហើម5នាទីមានអីបាក់អាត្មាទៅគ្រូព្រាននេះនាំធ្វើសមាធិទាំងអស់នៅសាលានេះតោះនេះមកអង្គុយ15នាទីអង្គុយប្រមូលចិត្តដល់ប្រមូលចិត្តហ្នឹងប្រមូលដល់យើងពយល់ទៅចាំហ្មងគ្រូក៏ចេះសមាធិកូនសិស្សក៏ចេះសមាធិដល់ចិត្តវាស្ងប់ទៅយើងពយល់មេរៀនបរៀនអីទៅចាំទាំងអស់ ណាចូលក្តៅហ្នឹងអត់មានប្របាក់អីសោះប៉ុន្តែរកពេលគ្មានអត់ទេពេលកកអត់ទៅនេះលៃទៅហើយដល់យប់យប់មកទៅធ្វើការវិញបតាបាយហើយសម្អាតកងដាក់ខសម្រាប់ខេខេនោះនឹងឲ្យឲ្យទៀនឲ្យធ្វើបំឲ្យហើយទៅដឹកសមាធិបន្តិចទៅហើយលាភ្នែកទៅដេកទៅ ហើយថោកឡើងមកលើស្មែមកអង្គុយចំបើតិចទៅលែងជើងទៅទៅធ្វើការងារទៅអត់មានទោះអីបានតែអង្គខក៏បានលុយក៏បានបាយក៏បានស៊ីក៏បានការងារក៏បានបានមកចោលវាតែចេះទៅទេហើយអត់សបាទេបើមានឱកាសកលឹមឡើង AM88 ចាប់បើកឡើងព្រឹកឬផ្លែពីម៉ោង6 6កន្លះរាល់កន្លះម៉ោងរៀងរាល់ថ្ងៃចម្រើនខត់ទៅស្ទើរតែបើទៅចំកន្លែងឆ្ងល់នៅតាមរត់យោហ្នឹងនិយាយតិចនិយាយខ្ទីមកកតិចកទីគ្នាសតវាចម្រើនខប្រមាណវាអស់បើទៅដឹងបើទៅដឹងយល់បដៅធ្វើបដៅយល់បដៅធ្វើបដៅទៅបាត់អើយកយកមកទៅធ្វើការវិញបតាបាយហើយកំអល់ផងដាក់ហោ សម្រាប់ខេខេនោះនឹងឲ្យឲ្យទៀនឲ្យធ្វើបំឲ្យហើយទៅដឹកសមាធិបន្តិចទៅរួចលាភ្នែកដេកទៅហើយខោឡើងមកលឹកភ្នែកមកអង្គុយចម្បើតិចទៅលែងជើងទៅទៅធ្វើការងារទៅអត់មានទោះអីបានតែអស់ខោក៏បានលុយក៏បានបាយក៏បានស៊ីក៏បានការងារក៏បានបានមកចប់វាតែចេះទៅទេហើយអត់បានទេ បើមានឱកាសកលឹមឡើង SM88 តែបើឡើងព្រឹកលឺផ្លែពីម៉ោង6 6កន្លះរាល់កន្លះម៉ោងរៀងរាល់ថ្ងៃចម្រើនខត់ទៅគាត់តែបើទៅចំកន្លែងឆ្ងល់នៅតាមរត់យោទៅនិយាយតិចនិយាយស្ពីមកបន្តិចបន្តិចគ្នាសោះវាចម្រើនខប្រមាណវាអស់បើទៅដឹងបើទៅដឹងយល់បដៅធ្វើបដៅយល់បដៅធ្វើបដៅទៅបើប្រចាំនឹងគាត់ឆ្លើយថាដូចឆ្ងល់មិនស្ទើរ ព្រោះពលឹងឡើងស្ដាប់ធម៌ទៅយល់អស់នេះដល់ពេលបានប្រណិប័តអញ្ចឹងហើយយកទៅសិក្សាទៅរៀនទៅបានជាទីទឹកជាទីបំណាក់អត់ដល់រៀនចេះចប់អញ្ចឹងទៅទៅប្រឡងយកសញ្ញាបត្រមួយទៅក៏មិនដែរទៅប្រឡងកន្លែងណាគេបើកប្រឡងទៅប្រឡងគេទៅនិយាយណានិយាយនិយាយនឹងដល់គេបើកប្រឡងនៅនឹងទៅប្រឡងគេទៅ ហើយប្រឡងហ្នឹងក៏ទេដែរអត់ទេអត់ទេប្រឡងអង្គុយហ្មងប្រឡងសួរប្រឡងឆ្លើយធ្វើតេស្តសួរធ្វើតេស្តឆ្លើយបើឆ្លើយកើតត្រូវបើឆ្លើយមិនកើតអត់ត្រូវអង្គុយបានត្រូវអង្គុយមិនបានអត់ត្រូវ អត់មានពិបាកហើយបីណាក៏រៀនធម៌នឹងបានដែរមិនថាអូតតែចាស់ចាស់អត់ទេបានទាំងអស់តាំងពីក្មេងកុមារាកុមារីយុវជនយុវតីអ្នកធ្វើការងាររដ្ឋធ្វើស្រែធ្វើចំការការងារអីក៏យើងអាចរៀនបានទាំងអស់អត់មានបញ្ហាអីទេរៀនធម៌ហ្នឹងចេញវែងដឹងចូលវែងដឹងចេញខ្លីដឹងចូលខ្លីដឹង ចម្រើនយូរយូរទៅខ្យល់នឹងត្រោមទៅគុំនវល់ដឹងថាផ្នែកសំណក់អីគិតតែពីសម្លឹងខ្យល់ចូលចេញយូរយូរទៅស្ងប់ហើយហើយស្ងប់ចិត្តតែចម្រើនចម្រើនចម្រើនចម្រើនយូរយូរទៅខ្យល់អត់ទៅអត់ទៅអត់ទៅតិចទៅតិចទៅយូរយូរស្ងប់ទៅសតអស់ខ្យល់ទៅហើយអង្គុយស្ងៀមចាំមើលខ្យល់តើឡើងវិញចម្រើនយូរយូរទៅស្រាប់តែឃើញការកើតនិងការរលត់ ចោលទាំងទៀងទេអត់ទៀងទេណោកើតតែនេះចាំងណាចោលទៀងទេអត់ទៀងម្ដងវែងម្ដងខ្លីម្ដងតឹងម្ដងធូរម្ដងកើម្ដងមានអញ្ចឹងខ្យល់នេះប្រកាសនៅធម៌មួយហើយអនិច្ចំណាអនិច្ចំប្រែថាមិនទៀតប្រែថាមិនទៀតមកបាត់អញ្ចឹងបើសិនជាក្នុងរាងកាយយើងនឹងមានធាតុ4 ជាតិទឹកជាតិដីជាតិភ្លើងជាតិខ្យល់ជាតិទឹកជាតិដីជាតិភ្លើងជាតិខ្យល់ខ្យល់មួយមិនទៀងហើយដីក៏វាមិនទៀងទឹកក៏វាមិនទៀងភ្លើងក៏វាមិនទៀងអញ្ចឹងរាងកាយទាំងនោះក៏វាមិនទៀងតាមខ្យល់ដូចតែទៀងនឹងចាំងហើយឃើញហើយឃើញរូបមិនទៀងហើយដល់រូបមិនទៀងចិត្តដែលកំពុងដឹងក៏វាមិនទៀងដូចតែគ្នាណា តែអនិច្ចំណាអញ្ចឹងរូបកុំជាងចិត្តកុំជាងតើរលឹកតតនេះនេះឃើញខ្លួនឯងឃើញខ្លួនឯងអញ្ចឹងនេះចូលទៅខាងលើតែប៉ុន្តែយើងខំប្រឹងវាក្រោមទៅហើយទន្ទឹមនឹងចម្រើនខ្យល់ចេញចូលនឹងធ្វើសេចក្តីសង្រួមក្នុងសិលណាអត់មានសេចក្តីសង្រួមក្នុងសិលផង សិលទៅតាមព្រះអង្គសិល4ខោសាមណេរសិក្ខាបទ10ហើយមានថែមទៀតទៅកម្មវិតនកម្ម10មានសញ្ញាគៈ10សក្ខីវត្ត75លោកវេជ្ជៈ49សង្រួមអិនត្រី6មានភ្នែកជាដើមចិញ្ចឹមជីវិត បរិសុទ្ធវាចាបបធរនិងអានិសនៈហើយមានការពិចារណានៅបច្ច័យ4ហ្នឹងចន្ទឹមនឹងចម្រើនធរហ្នឹងគឺត្រូវធ្វើសេចក្តីសង្រួមក្នុងសិលចំណែកលោកយាយលោកតាសៅដកទន្ទឹមនឹងចម្រើននឹងហើមចេញចូលនឹងគឺសង្រួមសិក្ខាបទ10 តាំងវិបាណារិបាតាវីរមនីរហូតដល់ចិត្តរូបរចតៈ10ម៉ៃហើយនឹងរក្សានៅកុសលកម្មដកកាយកម្ម3វិច័យកម្ម4មនោកម្ម3លះបង់នៅអកុសលកម្មដកនេះនឹងវសល10វសល8សិក្ខាបទ8វសល5សិក្ខាបទ5រក្សានៅកុសលកម្ម10លះបង់នៅអកុសលកម្ម10 វាទន្ទឹមណាទន្ទឹមនៅការចម្រើននៅអនាបានតិហ្នឹងគឺយើងត្រូវសម្រួមក្នុងសិលហើយ10ថ្ងៃនេះសួរឡាអបបាយទេលោកយាយលោកតាប្រកណាគ្រប់អង្គរស់នៅសត្វតែចង្ហាន់ដូចជាចង្ហាន់ទេវតាចង្ហាន់ចិត្ត បើកមកឆ្អិនហ្មងហើយចង់មើលយកហើយធ្វើធัวយូរយូរទៅហិតសបោវាកកកដាំលែងអស់ហើយមកហូបមកឯងទាំងខ្ទះទាំងខ្ទះឲ្យតែស្លោច្រើនទៅមកទេតិចទាំងឡានទាំងឡាន សម្បូរអើយសម្បូរ10ថ្ងៃនេះអត់តបាក់សោះទៅដាំទៅស្លក៏អត់ទៅបិណ្ឌបាតក៏អត់អង្គុយតែស្ងៀមព្រលឹមឡើងមក6អាទាំងមើងកាន់ស្លាប់ព្រាផ្លែទៅដល់ឆ្អិនឯងហើយគេជូនគេគោរពគេថ្វាយគុំបំណំអញ្ជលីកម្ម ព្រោះអីព្រោះព្រះអង្គជាអ្នកសរទ្រង់នៅត្រៃសិក្ខាសិលសមាធិបញ្ញាគេធ្វើប៉ុណ្ណោះថ្ងៃសង់ឡើងទាំងស្ទោកទាំងស្ទោកហ៊ីហ៊ីហូហូក៏គ្រុកក្តីហូបអស់ឆាន់អស់ទទួលទៀតមិនអស់ ដល់ពេលល្ងាចម៉ោង5ចុះពីចម្រើនទៅអវ័យអាពាំងមើងមើលទៅដល់ភេសជ្ជៈហើយផ្សែងចុកអស់អស់យ៉ាងហើយសបោនោះប៉ុណ្ណឹងលំបងទៅនិព្វានបានហើយដល់ថ្ងៃនេះឲ្យខំប្រឹងណាខំប្រឹងចម្រើនស្រួលណាធូរមានឱកាសល្មម យើងអាចប្រព្រឹត្តនៅព្រមចរិយធម៌បានងាយបិណ្ឌបាអញ្ចឹងសូមព្រះអង្គមិនប្រឹងទាំងអស់អង្គកុំឲ្យបាត់មួយអង្គណាទៀតណាឲ្យតែឲ្យតែលឺសូរកាំងនឹងដឹងតែមានមុខត្មងដល់សាលានិយាយលោកតាត្រូវមានមុខដល់សាលាទាំងអស់គ្នាព្រោះ10ថ្ងៃនេះ អត់មានធ្វើអីមានតែប្រព្រឹត្តធម៌យកបំរៀងរៀងខ្លួនយកកុសលរៀងរៀងខ្លួនយកបំរៀងរៀងខ្លួនយកកុសលរៀងរៀងខ្លួននឹងដល់ហើយអើកុំអាជន់នឹកចាំទៅស្ទះចាំគ្រប់ថ្ងៃសិន បដូរលេខបដូរចិត្តបដូរគំនិតយកប្រសងជាទីសឹងអត្តកតដូចចិត្តនឹងចង់ចេញទៅទៀតប្រាប់ទៀតឯងខ្ញុំអានតន់ចង់ទៅចាំ3ថ្ងៃទៀតខ្ញុំឲ្យអញទៅហើយចាំ3ថ្ងៃទៀតឲ្យចប់ខណាខ្ញុំឲ្យចិត្តនឹងចេញនឹងរៀនធម៌ហ្នឹងឲ្យបានមកឲ្យប្រកបជាអីគឺថាបានកសតហ្នឹងគឺថាពេញលេញ ហើយទន្ទឹមនឹងការសម្រួមក្នុងសិលហ្នឹងគឺយើងធ្វើជំនឿយើងឲ្យប្រកបជឿថាអាត្មាអញដែលប្រនិបត្តិនេះមុខជាបានសុខមុខជាបានចម្រើនហើយជឿយ៉ាងណាមុខជាបានត្រាស់ដឹងធម៌ហើយនឹងជឿប្រកបមកកុំឲ្យចិត្តទាំងប្រែប្រួល ជឿឲ្យប្រកបទៅលើកម្មផលសម្រួមក្នុងសិលចម្រើនអនាបានសតិអង្ហើមចេញវែងដឹងចូលវែងដឹងចេញខ្លីដឹងចូលខ្លីដឹងយូរយូរភាកដង្ហើមខ្លីទៅខ្លីទៅតិចទៅតិចទៅនៅតែដឹងយូរយូរស្ងប់ទៅពេលស្ងប់ទៅរលត់កើត ពេលណាលុតអស់អង្គុយស្ងៀមចាំមើលខ្យល់កើតមកវិញដល់ខ្យល់កើតទៅចាប់ចម្រើនចេញដឹងចូលដឹងចេញដឹងចូលដឹងយូរយូរទៅស្ងប់វិលទៅវិលមកទៅប៉ុណ្ណឹងហើយចុះធ្វើនឹងវាបានអីទៅហ៎ចេញចូលចេញចូលស្ងប់ស្ងប់ចេញចូលចេញចូលស្ងប់បានអីទៅហ្នឹងបានបន់ បានសិលបានសមាធិបានបញ្ញាបានផ្លូវទៅឋានសួគ៌ទៅឋានទាននេះដែលយើងចម្រើននឹងបានបនបានកសលបានផ្លូវធ្វើដំណើរទៅឋានសួគ៌ឋានទាននៅតាមអំណាចនៃការសង្កត់របស់ផងយើងម្នាក់ម្នាក់នឹងជាទីតឹងហើយនឹងជាហៅថាសតិ ហើយប្រតែយើងនឹងកាលណាដែលហាត់អញ្ចឹងបានណាដល់ពេលរៀបស្លាប់អត់វិញទេអត់វិញទេអត់វិលវល់ទេតែតែអត់មានវិញអត់មានទឹកស្មារតីបើទុកតែមានអាភិតតាមផ្លូវកាយយ៉ាងណាក៏ដោយប៉ុន្តែចិត្តនៅតែបរិសុទ្ធចិត្តអត់រលឹកចិត្តអត់វិញអត់វល់អត់ទឹកឃ្លាំងសតិអត់ចិត្តនៅស្ងប់នឹងដល់ពេលស្លាប់ស្លាប់ស្រួល ព្រោះអកុសលធម៌វាមិនអាចទៅវិបត្តិបានសតិដែលយើងចំណាំទៅភ្លេចភ្លាំងត្រូវដល់ពេលយើងចំណាំទៅយើងវាលែងភ្លេចទៅចាំនឹងសតិនឹងលែងដូចមុនហើយចាំច្រើនសន្ទិញខចាំច្រើនមើលខយល់ច្រើនដាក់ខចាំច្រើន តែជាការងារអ្វីអ្វីគឺប្រកបទៅជារំសឹងបើព្រះអង្គអ្នករៀនបល័យគឺចិត្តទាំងមូលចិត្តនឹងនឹងរៀនបល័យមុខគេចប់ដល់អស់ដល់ក្រោយណែផងមានអានសំច្រើនណាស់ហើយក្នុងបច្ចុប្បន្ននៅជាសពក្នុងអរិយាបថដីដើរឆោងអង្គុយព្រោះចិត្តយើងស្ងប់អបតោផងមិនអាចប្រសម្បត្តិចិត្តបាន ចិត្តយើងនោះស្ងប់អញ្ចឹងយើងត្រឹមយើងកាន់តែពេលខ្លីហើយដល់និយាយពីម៉ោង7ផ្សេងមិនដល់អាម៉ាស់កាយចាប់អង្គុយប្រឹកប្រឹកប្រឹកប្រឹកប្រឹកប្រឹកប្រឹកហើយបើលោកយាយលោកតាណាទៅផ្ទះដល់ម៉ោង7ហើយចូលមុខមកតែកំទាញខ្នើយណាតែភ្នែនធ្វើសមាធិ នៅវត្តរៀនពីម៉ោង7ដល់ម៉ោង10អញ្ចឹងអាត្មាញាតនៅផ្ទះពីម៉ោង7ដល់ម៉ោង10ដែរអង្គុយថតទៅទៅចង្ក្រមទៅឲ្យព្រលឹមឡើងបានមកវត្តនេះវាដែលផ្ទះនឹងឆាប់ឲ្យតាន់គេឆាប់ឲ្យបានសាធរកុំទៅដល់ផ្ទះលេងបតាមកឲ្យលូនត្បងនឹងអត់កើតធរងាយណា អញ្ចឹងអានឹងយើងចង់បានខ្លួនយើងយើងដឹងខ្លួនយើងណាព្រោះនៅនៅនេះអត់ទេរៀននៅសាលាហ្នឹងស្រួលដែរម្យ៉ាងម្យ៉ាងត្រង់ណាទៅត្រង់ឲ្យខ្ជិលមិនកើតបើរៀនឆ្ងាយពីហ្នឹងទៅគ្រាន់ប្រឡំប្រឡំដេកខ្លះមិនទៅទៅដេកនឹងបានដល់រៀនចំទៅហ្នឹងលូនបីកើតបើគេអង្គុយនឹងដែរ បើចឹងយ៉ាងណាក៏យ៉ាងនោះនៅតែអង្គុយនឹងជាមួយគេនឹងឯងលូនវិញកើតបើអញ្ចឹងនាំឲ្យចំណេញដែរទៀតនៅកន្លែងហ្នឹងហើយដល់ចប់ម៉ោង10សម្រាមទៅម៉ោង9កន្លះដាក់ម៉ោង10សម្រាមកុំនិយាយគ្នាដាក់ឲ្យលក់វឹងមកព្រោះយើងក្រោកពីម៉ោង3 3កន្លះ ចាប់អង្គុយថតទៅទៀតដល់ម៉ោង5កន្លះអង្គុយឲ្យចង្ក្រមចង្ក្រមឲ្យអង្គុយណាបើយើងក្រមអង្គុយមិនបានដល់ចង្ក្រមចង្ក្រមមួយចូលទៅអង្គុយវិលទៅវិលមកចឹងមិនបានស្ងប់ដល់ផុតទៅ10ថ្ងៃទៅគឺយើង បានសេចក្តីស្ងប់ទាំងអស់ ព្រះអង្គណាដោយព្រះអង្គណាអង្គុយទៅស្ងប់ឈឹងលោកតាអង្គុយទៅស្ងប់ឈឹងលោកយាយអង្គុយទៅស្ងប់ឈឹងលើកភ្នែនឡើងស្ងប់លើកភ្នែនឡើងស្ងប់អូគឺថាបានបបប៉ុណ្ណឹងវិញគឺអស្ចារ្យហើយក្នុងរយៈកាល10ថ្ងៃនេះអង្គុយទៅស្ងប់អង្គុយទៅស្ងប់មកតែស្ងប់តែនេះទៅដល់ផ្ទះស្ងប់ទៀត តែធ្វើការស្ងប់ទៀតទៅតណាត់ស្ងប់ទៀតឲ្យតែចិត្តស្ងប់ហើយគេហៅចិត្តរបស់អ្នកធប់ណាបើចង់ខ្លួនឯងនឹងចង់ធ្វើធប់មកចង់បានអិសរភាពមានឋានៈជានេះមានឋានៈជានោះត្រូវធ្វើចិត្តនឹងឲ្យធ្ងន់ឲ្យនឹងឲ្យ ទៅជាចិត្តសមាធិអានឹងបានត្រួតពលបាន បានគេគោរពគេស្ដាប់ហើយបើសិនជាចង់ធ្វើធំហើយចិត្តអត់ទូមានទេតែវល់តែខឹងគេខឹងឯងនឹងធ្វើមិនគេស្ដាប់ធ្វើមិនបានធំអត់អញ្ចឹងចង់បានធំចង់បានបណ្ដាសាធំ មានកិត្តិយសមានកេរ្តិ៍ឈ្មោះក្នុងការងារត្រូវទូមានចិត្តឲ្យស្ងប់ឲ្យរឹងតឹងឲ្យនឹងណោទើបានគេគោរពគេកោតក្រែង សូមបីតែคลายខ្លួន ទៅជាធម៌មេចាក៏ចិត្តដែរបើសិនជាធ្វើធម៌មេចានៅកឡោតតោតោណែលទេទៅធ្វើធម៌មេចាយ៉ាងមិនតើទៅទៀនគេមិនទៅបើឯងខំវល់ងាយយ៉ាងនេះអញ្ចឹងទៅបីរួយបើលោកគ្រូខំវល់ងាយទៅហើយទៅយកថយទៅបរៀនសិស្សឲ្យបាត់ខំបើលោកគ្រូខំខំទៅហើយ ដែលចិនកុំសឹកទៅអស់សង្ឃឹមហើយតែគ្រូយើងខឹងយ៉ាងនេះដែរអញ្ចឹងដឹកនាំគេអត់បានទេអញ្ចឹងតើកុំតោងតាងកុំតទីតទីអញ្ចឹងតើចិត្តស្ងប់ចឹងមកថាចិត្តស្ងប់គឺជាចិត្តអ្នកធប់គេឃើញគេគោរពគេបូជាគេខ្លាចគេគោរពតាមគេប្រតិបត្តិតាមគេឃើញជាងជាបុគ្គលនឹងណោ នេះនឹងធម៌នឹងមានអានិសង្សច្រើនណាស់ទាំងទៅលោកទាំងទៅធម៌ហើយបើលោកយាយវិញកាលណាដល់ពេលលោកយាយពីដើមធ្លាប់ខំច្រើនណាស់ព្រលឹមឡើងលអ៊ូព្រលឹមឡើងលអ៊ូខោដល់ម៉ែអស់ចោលលអ៊ូទុកលអ៊ូដល់ហើយវល់វល់ងាយទៅស្អីខឹកស្អីបន្តិចបន្ទោសស្អីបន្តិចខំស្អីបន្តិចលអ៊ូ ស្រាប់តែដល់មកធ្វើធေါ်បាន10ថ្ងៃទៅវិញសត្វតែនឹងដូចត្បូងមិននឹងដូចតុងនឹងដូចត្បូងនឹងកក់លេងមាត់លេងកអីអស់ដល់កូនខ្លែកអីម៉ែខ្ញុំមកវិញវេធធម្មតាបានធន់ពីដើមពិតអញ្ចឹងទេខំច្រើនឥឡូវនឹងស្ងប់មក ដើរនិយាយមកគេមានប្តីប្រពន្ធគេកេះគ្នាណាគាត់គាត់ណោម៉ែយើងស្ងប់ចៅយំកលែងអឺទេពីដើមឮម៉ានទេនិយាយគេទីឯងឥឡូវអត់ទេណាយំបែកផ្ទះគាត់លែងមកដែរគេឲ្យចាំផ្ទះចាំតែផ្ទះសូត្រធររៀនធរគាត់នៅបាត់ធរអត់រវល់អីទាំងអស់នេះម៉ែយើងចំជាបានធរហើយណែកូនគេសบายចិត្តគេអញ្ចឹង ដល់កូនគេសប្បាយចិត្តចឹងគេនឹកឃើញថាអោម៉ែយើងយើងធ្វើបន់បាត់បន់ច្រើនណាស់បើចឹងស្អែកឯងទៅទិញកាទៀវមួយចានមកណាទិញនំប៉ាវមួយគូមកយកមកជូនគាត់មកដល់ពីដើមគេហុចចាំដល់នោះអត់ទេមកដល់ក្រាបថ្វាយគុំព្រឹកព្រឹកព្រឹកព្រឹកឲ្យបានជូនទាំងកូនប្រសាទាំងកូនបកើតទាំងចៅនឹងទាំងអស់ ម៉ែមួយស្ងប់ដល់កូនចៅស្វែងគុំរាល់ថ្ងៃដល់ធ្វើបន់ទៅបានបន់ច្រើនបានអិសរៈធប់ដោយសារបានយាយមួយស្ងប់ឃើញទេជួយជួយកូនជួយចៅដល់យើងចាស់ចាស់អញ្ចឹងបានសមាធិនឹងទៅជួយទៅចិត្តឲ្យស្ងប់ឲ្យគេធ្វើបន់ដល់វាធ្វើបន់ទៅកូនចៅនឹងរៀនក៏ឆាប់ចប់រៀនក៏ឆាប់ចេះក៏លងក៏ឆាប់ចប់រកស៊ីពមៀតបានទៅតាណាតិចតិជុំ មានគេរសាមានគេស្រឡាញ់ដោយសារអំណាចពីដូនពីតាម៉ែឪជាអ្នកមានទឹកស្ងប់ជាអ្នកមានខោស្ងប់ណាអញ្ចឹងទៅគឺថាប៉ុណ្ណឹងឯងដែលឲ្យជួយកូនជួយចៅឲ្យមានឲ្យបានឆាប់អញ្ចឹងលោកយាយលោកតាខំប្រឹង10ថ្ងៃនេះដើម្បីយកគុណធម៌យកធម៌ជាទីពឹង សម្រាប់ខ្លួនផងហើយសម្រាប់ជួយកូនជួយចៅទាំងអស់នឹងឲ្យបានសុខឲ្យបានស្ងប់ឲ្យរកស៊ីមានបានតែចិត្តទៅជុំមួយកម្រិតអញ្ចឹងបើផ្ទះមួយមួយយើងឡប់ទៅវិញយើងចេះទៅទៅដល់ទៅរៀនកូនយើងរៀនចៅយើងកណ្ដាលនាំកូននាំចៅមកស្វែងគុំព្រះហើយស្វែងគុំព្រះទៅមកអង្គុយសមាធិ អញទៅរៀននៅដាក់ជើងចេះចៅដល់អញ្ចឹងទៅកូនហ្នឹងវាទៅជាអេរយាប័តល្អទាំងអស់មិនប្រដៅទេបរៀនឲ្យតែធ្វើធัวឲ្យតែស្វែងគុណព្រះអញ្ចឹងទៅបរៀនឲ្យតែដាក់បាតលោកឲ្យតែមកវត្តយូរយូរមកទៅដឹងគុណម៉ែដឹងគុណឪមានសំណាប់ស្នប់ល្អទៅជាកូនខ្មែរហ្នឹងមានមារយាទល្អមារយាទត្រឹមត្រូវសមរម្យ ទៅជាម្ចាស់ទឹកម្ចាស់ដីដោយសារអាស្រ័យយើងចេះអប់រំតតគ្នានៅពេលហ្នឹងយ៉ាងមកតាមសភិទេ170ទៀតហើយ183នោះទៅទៀតណាឡើងលះណាសង្ស័យថែមលេខទីកំណង183នាក់ធូរណាម្នាក់ទៅបរៀនបានតែ10នាក់ ឡើងមក1800អញ្ចឹងប៉ុណ្ណឹងលោកយាយលោកតាប៉ុណ្ណេះទៅបរៀនបានតែម្នាក់10មកផ្ទះមួយមកផ្ទះមួយធ្វើគ្រូយើងមិនទៅគិតឯណាគិតធ្វើគ្រូកូនយើងមករៀនកូនរៀនទៅក្នុងផ្ទះហ្នឹងកូនតែផ្ទះមួយមួយស្ងប់មួយមួយស្ងប់ដឹងបុណ្យដឹងបាបដឹងគុណដឹងទោសអស់ ម្ល៉េះហើយនឹងផ្ទះមួយមួយវាស្ងប់ទាំងអស់កាន់សិល5យ៉ាងទៀតហើយចុះបើសិនជាផ្ទះមួយមួយ ក្នុងខុំនកាកម្មតមូលកម្មសិល5ធ្វើសមាធិស្ដាប់ធម៌រៀនសូត្រត្រឹមត្រូវមានវិរិយស្អាតស្អំត្រឹមត្រូវទៅវាបានសុខសន្តិភាពបាត់ហើយមកខុំនឹងអស់ចោលក៏គ្មានលួយគោលួយកបីក៏គ្មាន ដីស្វែចំការក៏អតិបាដោយសារតែមានធម៌ស្ងប់មានសិលនេះនឹងទៅហៅយើងអប់រំតតគ្នាដូច្នេះគឺសូមសរុបខាងដើមមកថាគឺប្រកាសណាគ្រប់អង្គនិងពុទ្ធបរិស័ទទាំងអស់ដែលបានអញ្ជើញមកពីគ្រប់ទិស ដែលមានចំនួនដល់ទៅ185នៅក្នុងពេលនេះគឺថាគឺយើងត្រូវខំប្រឹង ចម្រើននៅ ប្រហានាបាសតិនេះបានស្ទាត់ជំនាញល្អគឺត្រូវខំប្រមូលចិត្តដាក់នៅខាងក្នុងទ្រូងនៅក្នុងសម្ដានរបស់ខ្លួនជាប្រកដីឲ្យតាំងលើសុខ កុំឲ្យអកុសលធម៌ក្រសង្កត់ចិត្តបាន ការវិចិត្រមូលល្អហើយត្រូវរំពឹងរលឹក នៅដង្ហើមចេញហើយនៅដង្ហើមចូល គឺចម្រើនដង្ហើមនេះតាំងពីដង្ហើមចេញវែងចូលវែងចិត្តតែចម្រើនឲ្យច្រើនទៅការបើដង្ហើមនោះមានសភាពខ្លីកើតឡើង គឺត្រូវរលឹកនៅដង្ហើមចេញខ្លីនិងចូលខ្លីម្ដងការបើដកដង្ហើមចេញខ្លីក៏ដឹងថាថាដកដង្ហើមចេញខ្លីការបើដកដង្ហើមចូលខ្លីក៏ដឹងច្បាស់ថាដកដង្ហើមចូលខ្លីការបើខ្យល់នឹងកើតឡើងច្រើនពេញរាងកាយទាំងអស់ចាប់ប្រចាំសន្និបាតជើងសុទ្ធតែកំណត់នៃខ្យល់គឺយើងកុំយកចិត្តទុកដាក់នឹងសភាពផ្សេងផ្សេងនៃខ្យល់ គឺប្រឹងតែតម្រង់កាយត្រង់ហើយបង្អោនចិត្តហើយតម្លើងនៅសតិរលឹកនៅទី3យ៉ាងគឺខាងដើមកណ្ដាលខាងចុងខ្យល់ហើយដងហាងចូលដងហាងចេញខាងដើមកណ្ដាលខាងចុងនេះខ្យល់ពេលដែលដងហាងចេញដើមខ្យល់គឺផ្សិតកណ្ដាលខ្យល់ពេលដងចុងខ្យល់ច្រមុះពេលដងហាងចេញ ពេលដងហោមចូលដើមខ្យល់ចំោះកណ្ដាលខ្យល់បេះដូងចុងខ្យល់ផ្សិតការបើពុទ្ធបរិស័ទឬក៏តកណាគ្រប់អង្គបានធ្វើទៅតាមដំណើរនេះមិនយូរប៉ុន្មានសភាពតានតឹងសភាពលំបាកដែលជាកំណត់នឹងខ្យល់ក៏ស្ងប់ស្ងាត់បាត់ទៅការបុកខ្យល់គ្រោះគ្រៀត នោះស្ងប់បាត់ទៅពេលនោះខ្យល់អត់ក៏អង្កាក់ឡើងគឺខ្យល់នៅក្នុងកាយនឹងមានសភាពល្អិតល្អិតបន្តិចបន្តិចដូច្នេះគឺយើងត្រូវចំណាំលើខ្យល់ដែលមានសភាពល្អិតបន្តទៅទៀតវាដកហំចេញដឹងចូលទៅដឹងចេញដឹងចូលដឹង ការបត់ដង្ហើមនឹងចិត្តតែខ្លីទៅខ្លីទៅតិចទៅតិចទៅគឺយើងនៅតែចំណាំនៅដង្ហើមតិចទៅតិចទៅរហូតដល់ស្ងប់អស់ការបើដង្ហើមនឹងស្ងប់អស់ក៏ដឹងថាខ្យល់ក្នុងខ្លួននឹងអស់ស្ងប់ហើយរហូតដល់ខ្យល់រលត់ការបើខ្យល់នោះរលត់អស់ហើយគឺយកទីត្រូវអង្គុយស្ងៀម ប្រកបដោយសតិនិងសម្បជញ្ញៈនឹករកខ្យល់ដែលមាននៅក្នុងកាយនេះបន្តទៅទៀតយូរយូរទៅឃើញខ្យល់នេះកើតឡើងវិញការបង្កើតឡើងវិញហើយទៅរំពឹងពិចារណារលឹកនៅដង្ហើមដែលកើតឡើងនោះបន្តទៅទៀតចេញដឹងទៅដឹង រហូតដល់ខ្យល់ស្ងប់ហើយអស់ទៅជាច្រើនលើកជាច្រើនសារ កាលណាបើសិនជាប្រកណានឹងអស់លោក អ្នក ពុទ្ធបរិស័ទទាំងអស់បានហាត់នៅចិត្តហាត់នៅសតិស្មារតីរំពឹង នៅខ្យល់ដែលមានសភាពបែបនេះ ជាលំដាប់ដោយសារចុះសារឡើងពេលនោះ ចិត្តក៏ចាស់ខ្លាសតិចក៏ចាស់ខ្លា ចិត្តចាស់ខ្លានឹងយ៉ាងម៉េចគឺចិត្តនោះក៏រំពឹង នឹងណោទៅជាចិត្តសមាធិដ៏ប្រសើរសតិដែលចាស់ខ្លាំងនោះយ៉ាងម៉េចគឺសតិខាងដើមចេះតែរលឹករលឹកនៅសភាពធរដែលមានសភាពគ្រប់គ្រឹកដីកណ្ដាលក្ដីឬក្លឹកអីมันបានដឹងសពគ្រប់ទេ តែដល់ហាត់យូរយូរទៅសតិនោះក៏អាចរលឹកនៅខ្យល់ដែលមានសភាពគ្រប់គ្រឹកក៏បាន ខ្យល់ដែលមានសភាព កណ្ដាលក៏បានខ្យល់ដែលមានសភាពល្អិតសភាពម៉ត់រហូតដល់សភាពសូន្យនឹងបានទៀតដូច្នេះសតិនឹងក៏កាន់តែចាស់ខ្លាចិត្តក៏កាន់តែមមកាន់តែបរិសុទ្ធចិត្តក្នុងពេលនោះបើតាមបើបានពិនិត្យទៅឃើញថា ជាចិត្តប្រកបដោយឧបេក្ខា ដែលមានសភាពស្មើស្មើជឿជឿមិនសុខមិនទុក្ខ មិនសមនោះនឹងមិនទូមនោះជាចិត្តកណ្ដាលចិត្តកណ្ដាលនោះហើយ ដែលជាគុណជាតិពីរកើតឡើង ទី1សេចក្តីបរិសុទ្ធនៃសិលទី2សេចក្តីបរិសុទ្ធនៃចិត្តសេចក្តីបរិសុទ្ធនៃសិលព្រោះចិត្តมันបានគិតអាក្រក់មានគិតសំណប់សត្វជាដើមអញ្ចឹងកិរិយាมันបានគិតសំណប់សត្វមកឯងជាទូសិល ដែលលោកហៅថាចេតនាសីលៈចិត្តដែលជាតួសមាធិនោះគឺចិត្តនោះក៏ប្រសចា នៅនិវរណៈគឺមានកាមឆន្ទៈជាបតៈថៃនមិទ្ធៈអតចៈបកចៈនិងវចេកឆាចិត្តដែលចិត្តចំពាក់ក្នុង កាមឬក៏គំនុំគំគួនខ្ជិលល្ងុយដេក សម្ដេចដងរវើរវារសពរសល់ឬក៏កើតសេចក្តីសង្ស័យគឺនិវរណៈទាំង5នោះក៏ទ្រាំចុះអស់ទៅក៏ដល់នូវសេចក្តីស្ងប់នឹងចិត្តប្រកបដោយបេខណ្ឌកើតឡើងដូច្នេះគុណជាតិទាំងពីរសិល1សមាធិ1សិលគឺសិលវិសុទ្ធសេចក្តីបរិសុទ្ធនៃសិលសមាធិនឹងគឺចិត្តវិសុទ្ធសេចក្តីបរិសុទ្ធនៃចិត្ត នៅក្នុងវិសុទ្ធនភាព3លោកបានពោលថាសិលស្អាតចិត្តស្អាតជាឫសកែវនៃបញ្ញា